រៀននឹកមួយលៀនសុំតោណាអូនត្រឡប់មកដាក់ទូបងមកណាថ្លៃបងគឺជាមនុស្សប្រអាក្រក់បំផុតចូលចិត្តស្រែកសំឡុតដាក់ឲ្យអូនយំយល់តែចិត្តខ្លួនឯងលេងចារឹកហោ រហូតអូនអស់ទ្រាំដាច់ចិត្តទៅចោលពេលគ្មានអូននៅ ក្បែរទៅដឹង ខ្លួនច្បាស់បងពុតឯកាណារស់សែនតែតោបាត់មនុស្សធ្លាប់រំខានតាមសួរដេញអអូនទៅបាត់ស្រមមកមិនវើមកវិញ ក្របំផុតចូលចិត្តស្រ័យសំឡុតតាឲ្យអូនយំយល់តែចិត្តខ្លួនឯងលេងចារឹកហមរហូតអូនអត់ទ្រាំតែចិត្តទៅចោលពេលគ្មានអូននៅក្បែរទៅដឹងខ្លួនច្បាស់បងពុតឯកាណារស់សែនតែតោបាត់មនុស្សធ្លាប់រំខាន សុំទោណាអូនត្រឡប់មកដាក់ទូបងមកណាថ្លៃណាមួយលាននឹកមួយលានសុំទោណាអូនត្រឡប់មកដាក់ទូបងមក